ចុះសញ្ញេពីអឺអង្គការនានាដែលហៅថាអង្គការសិទ្ធិមនុស្សអន្តរជាតិជាដើមហ្នឹងការសញ្ញេរបស់រដ្ឋអំណាចមួយដែលមានកាន់កាប់នៅលទ្ធិកុម្មុយនីសបែបនេះនឹងតែងតែបំពេញទៅលើច្បាប់អន្តរជាតិនឹងជានិច្ចកាលនឹងគឺថាយើងតែងតែឃើញហ្នឹងมันมันត្រឹមតែនៅតែប្រទេសវៀតណាមទេសូម្បីតែ រដ្ឋអំណាចដែលមានអំណាចធំជាងគេនៅលើโลกទី2ដូចជានៅប្រទេសរុស្ស៊ីជាដើមនឹងក៏មានការរំលោភអញ្ចឹងដែរក៏ប៉ុន្តែយើងនិយាយអំពីទស្សនវិជ្ជានៅកម្ពុជាក្រោមវិញយើងឃើញថាចោះសួរថា បើយើងមានអំយើងមើលឃើញនៅអយុត្តិធម៌ការរំលោភមកលើប្រជាជនយើងបែបហ្នឹងសួរថាយើងតើយើងអង្គុយរងចាំនៅការងារ ដែលគេរំលោភបំពានមកលើយើងនឹងដល់កម្រិតណាទៀតយើងសួរចំណុចទាំងទៅវិញចំពោះប្រជា ប្រដ្ឋខ្មែរក្រមវិញសួរថាតើយើង ទុកឲ្យចំពោះតែបុគ្គលមួយចំនួនជាពិសេសដោយយុវជនតស៊ូក្នុង បច្ចុប្បន្នភាពនេះក្នុងបច្ចុប្បន្នកាលនេះឲ្យពួកគាត់ធ្វើដើម្បីរងគ្រោះតែម្នាក់ឯងឬក៏យ៉ាងម៉េចអាហ្នឹងចំណុចដែលខ្ញុំលើកឡើងនៅពេលនេះរួងអតិពលទៅលើ ការចោតប្រកាន់អំពីអង្គការសហជីវជាតិស្ដីពី សិទ្ធិមនុស្ស reporter បានបញ្ជាក់ទៅឲ្យរដ្ឋអំណាចវៀតណាមហ្នឹងគេបានបញ្ជាក់ហើយថាមិននឹងគេសរសេរជាឯកសារជិញទៅបញ្ជាក់ហ្នឹងគេបានរកឃើញនៅ ចំណុចអាក្រក់ជាច្រើន របស់រដ្ឋអំណាចយួនហ្នឹងទៅហើយក៏ប៉ុន្តែគេចង់បញ្ជាក់ថាឲ្យយួនស្ងប់ចិត្តដែរឬទេពេលដែលគេទទួលបាននៅអរបាយការទាំងឡាយអំពីសាសជាតិដតីដតីទៀតក្រៅពីប្រជាជនខ្មែរក្រមនឹងផង ហើយគេសរសេរជារបាយការណ៍នេះមកនឹងមានន័យថាគេចង់បញ្ជាក់ឲ្យយួនថាយួនហ្នឹងបានរំលោភសិទ្ធិហ្នឹងទៅហើយអញ្ចឹងបានគេដាក់យួនហ្នឹងឲ្យចូលនៅក្នុងបញ្ជីឃ្លាំមើលពីថ្ងៃតាំងពីគេមិនគេ report ហ្នឹងជីកមកហ្នឹងគេបានដាក់យួនចូលនៅក្នុងបញ្ជីហ្នឹងស្រាប់ទៅហើយអញ្ចឹងនេះបងប្អូនប្រជាប្រដ្ឋខ្មែរក្រមយើងដែលជាអ្នករងគ្រោះទទួលនៅអធិពល ការរងគ្រោះធ្វើຕົកបុកម្នេញមកលើប្រជាជនយើងហ្នឹងយើងត្រូវតែនាំគ្នា សង្កេតមើលពិចារណាឲ្យដិតដល់ថាតើយើងនៅរួងចាំផលផលទាំងឡាយដែលកើតមកអតិពលទាំងឡាយដែលគេរុញច្រានមកលើយើង យើងរួងចាំដង្កាលទៀតបានយើងនាំគ្នាក្រោកឡើងតវ៉ាដើម្បីទៀមទានសិទ្ធិទាំងអស់ហ្នឹងមកអញ្ចឹងចំណុចដែលយើងត្រូវធ្វើហ្នឹងយើងត្រូវតែធ្វើឲ្យខ្លាំងជាងនៅបច្ចុប្បន្នដែលឃើញយុវជនយើងប្រមាណអ្នកហ្នឹងកំពុងតែធ្វើហ្នឹងបានទៅអតិពលយើងហ្នឹងអាចជះ អឺអតិពលនឹងទៅលើគេបានយើងកុំឲ្យរួងអតិពលអញ្ចឹងខ្ញុំតែងតែនិយាយពីម្ដងថាខ្មែរក្រមយើងកំពុងរួងនៅអតិពលទាំងឡាយចំពោះយួនហ្នឹងគឺថា ទោះបីយើងខំប្រឹងស្រែកអង្គការសហជីវជាតិនឹងខំប្រឹងធ្វើការងារតែកទួង ទៅតាមការទូតក៏ដោយ ទៅតាមការនិយាយពីពរនីនាំយួនទៅធ្វើការងាររបាយការណ៍ជាដើមឬក៏យួនរាយការណ៍ជាដើមនឹងយួននៅតែ มันទទួលស្គាល់នៅអស់ទាំងហ្នឹងទេព្រោះយួនកាន់លទ្ធិកុម្មុយនីសហ្នឹងយទ្ធិផ្ដាច់ការទៅហើយយើងដឹងថាលទ្ធិកុម្មុយនីសជាលទ្ធិមួយมันគ្រប់ច្បាប់ហ្នឹងទេក៏ប៉ុន្តែយើងត្រូវតែពង្រឹងស្មារតីស្នេហាជាតិពង្រឹងស្មារតីអឺសាសជាតិរបស់យើងណាព្រោះយើងមានច្បាប់នឹងជាគោលការណ៍ទៅហើយច្បាប់នឹងវាស្ដីពីសិទ្ធិទាំងអស់ហ្នឹងដែលអង្គការសហជីវជាតិដែលដែលបានបញ្ជាក់នៅលើអាសំណួរទី8ហ្នឹង មានទាំងឧបសម្ព័ន្ធយោងនៅក្នុងចំណុចមេត្រាទី18នឹងផងដែរថាយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារធ្វើដោយឯកជនខ្លួនឯងមិនចាំបាច់ឲ្យគេមកបញ្ជាយើងនេះអញ្ចឹងអាចំណុចដែលយើង មើលឃើញនៅអាសំណួរដែល18អសំណួរទី8ហ្នឹងគឺយួនមិនអាចឆ្លើយឆ្លើយបានទេមិនត្រឹមតែមិនឆ្លើយបានដោយលោកលីផូលើកឡើងមិនអញ្ចឹងថែមទាំងត្រួតទៅលើត្រួត មិនដោះស្រាយបញ្ហាចំពោះអន្តរជាតិទេធ្វើឲ្យខ្មែរក្រមនឹងកាន់តែឈឺចាប់ទៅទៀតហើយសួរថាខ្មែរក្រមយើងនឹងរួងគ្រោះប្រប៉ាត់នឹងហើយយើងមើលឃើញអតិតភាពកើតឡើងដូចព្រះអង្គអឺបញ្ចេញជាសកម្មភាពវីដេអូធ្វើឡើងមកប្រហែលថ្ងៃកន្លងមកហើយនឹងឃើញ ថាវាអយុត្តិធម៌សម្រាប់ប្រជាជនខ្មែរក្រមយើងយ៉ាងខ្លាំងចំពោះខ្មែរក្រមយើងធ្វើទាំងអស់ហ្នឹងមិនមែន មានការជ្រៀតជ្រែកទៅលើប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលវៀតណាមនោះទេគ្រាន់តែសុំមកសេចក្តីសុខសម្រាប់ការរស់នៅបច្ចុប្បន្នឲ្យសមជាមនុស្សជាតិដូចដូចគេ បែរទៅជាយើងរួងគ្រោះដោយការងារគៀបសង្កត់ទៅលើផ្លូវចិត្តផ្លូវកាយរួងរហូតដល់ធ្វើទរណកម្មទៅលើយុវជនមួយចំនួនទៀតសោតនោះអញ្ចឹងពេលនេះយើងមើលឃើញ ថាសកម្មភាពរបស់យើងនឹងវាអត់តន់ថិតថេរជារកាលបានទេ មកអំពីសង្គមខ្មែរក្រមយើង កំពុង តែចូលរួមបញ្ហាអឺទៀមទាហ្នឹងវានៅតិចទួចស្រួយស្ដាងពេកខ្ញុំមើលឃើញថាដំណោះស្រាយដែលយើងអាចធ្វើទៅបានហ្នឹងលុត្រា តែយើងមានចំនួនច្រើនហើយអញ្ចឹងការងារដែលចូលរួមសកម្មភាពកិច្ចការងារប្រទេសជាតិកិច្ចការងារសិទ្ធិមនុស្សសិទ្ធិជនជាតិដើមជាដើមនោះលុត្រាតែយើងមានការចូលរួមឲ្យបានអឡារឹកឲ្យមានដំកំភួនយ៉ាងច្រើនកុសក ខ្ញុំជឿជាក់ថាបើគេមក10ឡានឬក៏5ឡានដោយលោកលីភូលើកឡើងយើងត្រូវមានប្រជាជននៅក្នុងភូមិស្រុកនោះឲ្យបានច្រើនជឿជាក់ថាការងារបន្ធូរអារម្មណ៍របស់រដ្ឋអំណាចហ្នឹងវាវាច្បាស់តែមានការបន្ថយចោលក្នុងការងារធ្វើបាបយើងឯងប៉ុន្តែបើយើងមានត្រឹមតែមួយយុវជនម្នាក់ទៅដោះស្រាយជួយគ្រប់គ្រងមនុស្សម្នាក់ខ្ញុំជឿជាក់ថាចំណុចអស់ទាំងហ្នឹងយួនមិនខ្លាចយើងទេអញ្ចឹងចំណុចមួយដែលខ្ញុំចង់លើកឡើងហ្នឹងគឺថាមានតែការចូលរួម ពីការគ្រប់គ្រងសាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមើលឃើញ អយុត្តិធម៌នឹងជាការងារធំជាងជីវិតរស់នៅ របស់យើងបើយើងគ្មានការចូលរួមរបៀបហ្នឹងទេអាការជីកជន់នៅទីនោះវាតែងតែមានកើតឡើងអញ្ចឹងអង្គការសហជីវជាតិគេបានតែការងារជិញជាលិខិតជិញជាសារព័ត៌មានជិញជាឯកសារសម្រាប់ តកោលទោសយួនតែប៉ុណ្ណោះក៏ប៉ុន្តែការប្រឹងប្រែងដើម្បីតស៊ូដោះរាអាណានិគមជីងពីនឹមរបស់ខ្លួនលុះត្រាតែយើងជាអ្នកធ្វើឧទាហរណ៍មានស្រាប់នៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងរុស្ស៊ីសប្តាហ៍អង្គការសហជីវជាតិគេតែងតែចូលរួមគ្រប់គ្រងក្នុងការងារជួយសភាវុធទាំងឡាយក៏ប៉ុន្តែគេមិនអាចយកមនុស្សទៅដាក់ជួយយើងដោយខ្លួនឯងបានទេមានតែការងារក្រោកឡើងដោយប្រជាជនអ៊ុយក្រែនតែប៉ុណ្ណោះ ទៀមទាឯករាជ្យភាពទឹកដីរបស់ខ្លួនមកក្រៅអំពីការត្រួតត្រារបស់រុស្ស៊ីហ្នឹងអញ្ចឹងយ៉ាងណាមិញយើងយកឧទាហរណ៍ហ្នឹងក្នុងភាពជាស្ដែងហ្នឹងយកមកប្រាប់ឲ្យប្រជាជនខ្មែរក្រមយើងថាស្ថិតនៅក្នុងកលាទេសៈណាក៏ដោយឲ្យតែជាតិមានហានិភ័យយើងគួរតែនាំគ្នាក្រោកឡើងឲ្យគ្រប់ស្ថាប័នឲ្យគ្រប់និន្នាការឲ្យគ្រប់មជ្ឈដ្ឋានឲ្យគ្រប់ធនធានមនុស្សទាំងអស់ ទៅយើងเตรียมទេអាសរីភាពហ្នឹងមកវិបានអាហ្នឹងជាចំណុចកណាលើកឡើងយ៉ាងខ្លីឲ្យប្រជាជនខ្មែរក្រមយើងកុំទុកឲ្យយុវជនមួយ ចំនួនហើយមួយចំនួននោះទៀតសោតអឺมันគ្រប់សមត្ថភាពក្នុងការងារเตรียมទេតវ៉ានោះសិទ្ធិសេរីភាពទាំងអស់ហ្នឹងទេអញ្ចឹងយើងត្រូវតែមាន ការចូលរួមឲ្យគ្រប់ស្ថាប័នជាតិជា ពិសេសអ្នកដែលមានសមត្ថភាពក្នុងការងារតវ៉ាផ្លូវអឺច្បាប់ជាដើមហ្នឹង យកច្បាប់ ទាំងអស់ហ្នឹងមកបង្ហាញជាសាធារណៈហើយថែមទាំងសរសេរញ៉ាត់នៅក្នុងច្បាប់ទាំងឡាយមួយចំនួនយើងដកស្រង់មកដើម្បីផ្សព្វផ្សាយជាសាធារណៈយើងមិនមែនយកច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សអង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមនេះយកគ្រាន់តែមករៀនឲ្យចេះទេហើយយើងស្រាវជ្រាវដកស្រង់នៅច្បាប់ទាំងពីរក្បាលហ្នឹងមក